ឡានបុកឬក៏ត្រូវឡានកិនតែយើងធ្វើដំណើរយើងសម្រុកទៅមុខកំដៅឯពុកពុកម៉ែក៏ស្រែកយំពីតូចដល់ធំមិនដែរបានសងគុណឥឡូវຕົកធ្ងន់ព្រោះតែធ្វើខុសពីមុនអរិយក៏ជន់អរិស័យក៏វាដាក់ ដាក់ទៅមួយតែដល់ខាងមុខបែកជាពីរតែខ្ញុំត្រូវដាក់ភ្លើងមួយណាអេជួយប្រាប់ខ្ញុំអត់ដឹងផងណាយ៉ាពេលនេះខ្ញុំកំពុងតែត្រូវការអ្នកណាអ្នកណាកុំមកថាប្រយ័ត្នមកដៃដាច់ផ្ងាពីខ្ញុំមិនបានថាពីខ្ញុំមិនបានប្រាប់អេបទចម្រៀងខ្ញុំរឹបគ្មានន័យពេលខ្ញុំសែកខ្ញុំអង្គុយជួបបារីបើអ្នកមិនត្រូវការខ្ញុំតើអ្នកមករកខ្ញុំមាន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 ហើយត្រូវឡានបុកឬក៏ត្រូវឡានកិនតែយើងធ្វើដំណើរយើងសម្រុកទៅមុខកំដៅឯពុកពុកម៉ែក៏ស្រែកយំពីដូចដល់ធំមិនដែរបានសងគុណពេលលើទុកធ្ងន់ព្រោះធ្វើខុសពីមុនអរិយក៏ជន់អរិស័យក៏វាដាក់អឺ